បាទអរគុណច្រើនសម្រាប់ការទស្សនានៅវីដេអូនេះ complete subscribe ផងបាទអរគុណជម្រាបលាបាយបាយ